ណៃម៉ាមួយអាជីពគាត់អាចឈ្នះបលុនដូអត់បងអឺបើនិយាយពីណៃម៉ាវិញខ្ញុំមើល flow ទៅនោះគាត់ដើររបស់គាត់គាត់ដូចជាជ្រេបងប្អូនយើងខ្ញុំមើលទៅគាត់ផ្លូវឈ្នះបលុនដូដូចអត់មានទេមិនទេបងប្អូនយើងអឺណៃម៉ាបច្ចុប្បន្នគាត់ខ្ញុំមើលទៅឃើញគាត់ហាក់បីដូចជាគាត់បាក់ទឹកចិត្តហើយបាទសម្រាប់ណៃម៉ាបងប្អូនដល់ណៃម៉ាខ្ញុំមើលទៅគាត់គាត់ហាក់បីដូចជាកំពុងតែបាក់ទឹកចិត្តជាក់ស្ដែងដូចជាការដែលគាត់បង្ហោះ សារថាបើសិនជាយ៉ាងម៉េចនៅក្នុងឆ្នាំ2022នេះគឺគាត់នឹងចូលនិវត្តជាមួយនឹងក្រុមជម្រើសជាតិគាត់វាហាក់បីដូចជាជេប្រិមិត្តយើងមកគីឡូបើគាត់កីឡាករគាត់គាត់វាដូចតូចចិត្តដោយសារអីដោយសារតែសារព័ត៌មានណាអត់មានអ្នកណាសូវនិយាយពីគាត់ទេបាទសារព័ត៌មានគឺគេអត់សូវនិយាយពីគាត់ទេបងប្អូនយើងសារព័ត៌មាន មីឌៀផ្សព្វផ្សាយគឺចូលរួមចំណែកខ្លាំងមែនទែននៅក្នុងការជួយជំរុញទៅឲ្យកិត្តិយសគេឈ្មោះរបស់កីឡាករនីមួយនីមួយហើយយើងឃើញថាកន្លងមកបាទអឹមណេម៉ាគឺគាត់ធ្លាប់អន់ចិត្តដោយសារអីដោយសារតែគាត់ជួយក្រុមជម្រើសជាតិប្រេស៊ីលគាត់លេងឲ្យប្រេស៊ីលរកគ្រាប់បាល់បានអីច្រើនដែរបាទជួយឲ្យមានរឿងល្អល្អប្រាប់ប្រេស៊ីលច្រើនដែរប៉ុន្តែសម្រាប់មីឌៀផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយនៅតំបន់អឺរ៉ុបគឺដូចជាពាក់ព័ន្ធជាមួយនឹងបាល់ទាត់គឺអត់សូវ focus ខ្លាំងទៅលើគាត់ទេ ដូច្នេះវាវាធ្វើឲ្យគាត់រៀងអន់ចិត្តរឿងហ្នឹងមួយប៉ុន្តែផ្ទុយទៅវិញបើនិយាយពីលីអានេះមេស៊ីវិញនៅពេលដែលមេស៊ីធ្វើអ្វីបានមួយណាឧទាហរណ៍យុគមិញអញ្ចឹងគាត់រកបានពីរគ្រាប់អីចឹងណាគឺព័ត៌មានណាក៏ឃើញគាត់ដែរក៏ឃើញគេចុះពីគាត់ដែរហើយព័ត៌មានដែលគេចុះពីគាត់ហ្នឹងគឺមានសន្ទុះនៃការ like ការ share តែឯងនេះគឺច្រើនមែនដែរខុសពីណៃម៉ាណៃម៉ាគឺអត់ត្រូវអីប្រមាណទេណៃម៉ាបើល្បីវិញល្បីតែរឿង តែងខ្លួនលវឿងស្រីញីរឿងអីហ្នឹងប្រិវត្តយើងបាទអញ្ចឹងវាវារឿងខុសខ្លាយគ្នាបាទនិយាយថាតើមួយជីវិតរបស់គាត់អាចឈ្នះពានបលុនដរដែរឬក៏អត់ខ្ញុំសូមនិយាយថាបើសិនជាគាត់នៅតែបន្តធ្វើបែបហ្នឹងណាគឺគាត់អត់អាចឈ្នះពានបលុនដរបានទេវាខុសប្លែកពីអាអូនអឹមបាប៉េអាអូនបាម៉ាប៉េនេះគឺអាអូននេះសិតតែអាចខ្លាយជាបេក្ខភាពបលុនដរនៅថ្ងៃអនាគតប៉ុន្តែបើណៃម៉ាមើលទៅដូចជាមិនទេបើសិនជាគាត់នៅតែបន្តចរិតព្រឹកពីបែបនេះ និយាយទៅចរិតរឹកវារបស់គាត់គឺអត់មានភាព ចាស់ទុំណាបងប្អូនយើងណៃម៉ាបាទអត់មានភាពចាស់ទុំហើយបងប្អូនយើងដឹងស្រាប់ហើយពាក់ព័ន្ធជាមួយនឹងអឺពានបលុនដ័រគឺគេត្រូវការជំនាញនៅក្នុងការលេងបាល់ប្រស័យតាក់តងនិយាយទៅភាពអឺគេថាតាក់ចិត្តយកអារម្មណ៍អ្នកគ្រប់គ្រងខ្លាំងមែនតើណាប្រិមត្តយើង ក្រៅពីការឈ្នះពានរង្វាន់ជាមួយនឹងក្លឹបជាមួយនឹងជំរឿជាតិគឺគាត់ត្រូវមានអា អាចំណុចខាងក្រៅហ្នឹងជាក់ស្ដែងដូចយុគមិញមានបងប្អូនខ្លះគាត់យល់ច្រឡំបាទសំបីតែខ្ញុំក៏មានការយល់ច្រឡំដែរពាក់ព័ន្ធជាមួយនឹងរឿងអឺមេស៊ីនិងអឹមបាប៉េពាក់ព័ន្ធមួយការទាត់បាល់ពេលដង្ទីយុគមិញបងប្អូនយើងចឹងសូមបញ្ជាក់ម្ដងទៀតណាខ្ញុំសារព័ត៌មានខ្ញុំបានចុះមកគឺយើងយកមកពីសារព័ត៌មាន ESPN គឺគាត់បានចុះមកថាអឺមេស៊ីគឺគាត់អត់ទាត់បាល់ អឺពេនឹងទីទេគាត់បានប្រគល់បាល់ពេនឹងទីហ្នឹងទៅឲ្យអឹមបាប៉េជាអ្នកទាត់ពេនឹងទីវិញ ហើយឃើញថា ទាំងខ្ញុំទាំងគេគឺមានអារម្មណ៍ថាអឺគេហៅថា respect ណាប្រិមិត្តយើង ទៅលើអឺ Lionel Messi ខ្លាំងមែនតើប៉ុន្តែផ្ទុយទៅវិញរឿងហ្នឹងគឺមិនមែនបែបហ្នឹងទេបាល់ពេនឹងទីទាត់នៅក្នុងក្លឹប FC Barcelona គឺអាចច្រឡំបាទនៅក្នុងប៉ារីសាំងយ៉ាម៉ាន់គឺគេផ្ដល់ទៅឲ្យអឹមបាប៉េក្របបាល់ទី1ដែលពេទាំងទី គឺអឹមបាប៉េជាអ្នក ផ្ដល់ឲ្យលីណេសមេស៊ីក្នុងការទាត់បាល់ពេទាំងទី មិនមែនបាទតួនាទីទាត់ពេទាំងទីនឹងបានទៅលើមេស៊ីផ្ទាល់ទេអញ្ចឹងបងប្អូនយើងយល់ណាបាទមិនមែនទេហើយយុគនេះមានការភ័ន្តច្រឡំរឿងហ្នឹងហើយឃើញថាមានការសរសើរលីណេសមេស៊ីមែនទែនជាមួយនឹងការចែកចម្លែក ហើយយុបមាញ់បើសិនជាមេស៊ីទាត់ច្បាស់ណាស់គឺគាត់នឹងបាន hat trick ឯងប៉ុន្តែអត់ទេ បាទប៉ុន្តែអត់ទេ បាទប៉ុន្តែអត់ទេបាទរឿងនេះគឺបងប្អូនយើងមានចាយល់ច្រឡំច្រើនអញ្ចឹងមិនមែនទេណាព្រមិត្តយើងមិនមែនមេស៊ីឲ្យបាល់ទៅអឹមបាប៉េសុទ្ធទេណាគឺនៅក្នុងក្លឹបប៉ារីសសាំងហ្ស៊ែម៉ាន់ការសុទ្ធពេនឹងទីនេះគឺអឹមបាប៉េជាអ្នកទាត់បាទអឹមបាប៉េជាអ្នកទាត់ហើយយំមិញបើមេស៊ីទាត់ចូលខ្វះណាស់4-2ហើយមេស៊ី hat trick អញ្ចឹងយើងកុំច្រឡំណាបងប្អូនយើង យើងកុំច្រឡំបាទហើយហ្នឹងហើយប្រិមិត្តយើងមានការភ័ន្តច្រឡំផ្លែនឹងនឹងមួយហើយដល់ពេលអញ្ចឹងទៅវាវាផ្សេងផ្សេងគ្នាណាប្រិមិត្តយើងប៉ុន្តែរឿងនេះវាមិនមែនចម្លែកអីទេព្រោះមេស៊ីក៏គាត់ធ្លាប់ធ្វើរឿងនឹងច្រើនមកហើយទោះបីជាមិនមែនជាការពិតក៏ដោយក៏គាត់ធ្លាប់ធ្វើរឿងនឹងច្រើនកន្លងមកហើយដែរ បាទហ្នឹងហើយសរុបរួមណោនៃម៉ាគឺគាត់ត្រូវកែប្រែចរិតរបៀបរបស់គាត់ឲ្យមានភាពចាស់ទុំនិងមានការចែករំលែកឲ្យបានច្រើនបន្តិចដោយការលើកមុនអីការនៅការវនីនៅនឹងអីហ្នឹងគឺថាតដើមគ្នាទាត់ពេនឹងទីអីហ្នឹងគឺអញ្ញែអញ្ញៃដូចក្មេងដូចក្មេងអញ្ចឹងប្រិមិត្តយើងបាទដូចក្មេងអញ្ចឹងបាទសួស្ដីបាទរ៉ាម៉ូសស្ងាត់ឈឹង តែម្ដងប្រិមិត្តយើងបាទរ៉ាម៉ូសបាទរ៉ាម៉ូសស្ងាត់ឈឹងខ្ញុំកំពុងតែតាមដានព័ត៌មានរបស់គាត់ដែរ បាទយើងមើលប្រហែលបើយើងយើងវាយអាយុណាហើយជាពីរប្រកួតទៀតគឺអាចឃើញវត្តមានរបស់គាត់ហើយយ៉ាងយូរពីរប្រកួតទៀតទេប៉ុន្តែបើលះប្រកួតក្រោយនឹងឯង admin លោក Unai មកដឹកនាំ Newcastle មែនទេពាក់ព័ន្ធជាមួយគ្រូបង្វឹករបស់ Newcastle ខ្ញុំអត់ទាន់បានតាមដានវាសោះបងប្អូនយើងប៉ុន្តែដឹង ថា គេបណ្ដេញលោក Steven Brock នឹងចេញបាត់ហើយព្រមយើងបាទលោក Steven Brock ស្រីនឹងបាទបាទមហាម៉ាត់សាឡាអាចឈ្នះបលុនដអត់បាទអាចបងប្អូនយើង មហាម៉ាត់សាឡា មហាម៉ាត់សាឡាគាត់អាចឈ្នះបាទគាត់អាចឈ្នះព្រោះរដូវកាលនេះគឺគាត់មានភាពល្អប្រសើរច្រើនមែនទែនបាទ